어.어.អូយសុំទោសណាក្មួយមកមកមកចាំមីងជូតឲ្យហើយអ៊ំជាអ្នកណាគេនឹងបានចូលមកក្រុមហ៊ុនហ្នឹងហើយមានការងារបានមកបើកទឹកដាបុកអឺយ ឯកសារខ្ញុំចាប់ចាំចាប់ហើយចាប់ហើយត្រូវឲ្យមេបណ្ឌិតផងអូលឿនខ្ញុំសួរអត់មិនក៏មិននិយាយអេមានរឿងអីហ្នឹងនេះមិនមើលឯកសារខ្ទេចខ្ទីអស់ហើយនេះត្រូវបញ្ញាប់យកឲ្យមេផងធ្វើមកខាត់ពេលជាមួយគាត់ទៀត ភ័យណាស់ម៉ែម៉ែដើរទៅទៅទៅប៉ះគេហើយធ្វើឲ្យទឹកទឹកកតាគេម៉ែម៉ែសេកទឹកពេកទៅម៉ែចេញមកមករកទឹកធ្វើម្នាក់ឯងហ្នឹងណាខ្ញុំសុំទោសណាបង ដែលម៉ែខ្ញុំធ្វើឲ្យកតាបងទៅទឹកខ្ញុំសុំទោសពិតមែនណាបងស្អីគេម៉ែម៉ែសតិមិនល្អចឹងយកមកធ្វើការបានដែរ ម៉ែម៉ែម៉ែបាទជាម៉ែលោកដៃចូលពីភ្លើងចឹងម៉ែម៉ែពីថ្ងៃនឹងតទៅខ្ញុំមិនឲ្យម៉ែនៅម្នាក់ឯងទៀតទេខ្ញុំនឹងនៅ ក្បែរម៉ែគ្រប់ពេលកូនទៅដល់ទីណាម៉ែនឹងត្រូវទៅជាមួយកូនថាម៉េចម្ដាយរបស់ខ្ញុំម៉ែឯងចឹងទៅឱកាសការងាររបស់ឯងទៅពេលនេះវាថាចប់ហើយអាការការងារ ខ្ញុំអាចរត់ទៀតបានតែម្ដាយរបស់ខ្ញុំគឺមានតែមួយទេមើលឈឺទេមើលនៅកន្លែងដើរជិះចូលធ្វើការណាមិនមែនផ្លូវផ្ទះដូងទេអេក្មួយក្មួយហ่ะមកមកហូបបាយជាមួយមីងអត់ណាអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជា Lecturer សុលោកធានចុះលោកមានបានសុំនរណាទេមុនធ្វើអ្វីមួយនៅកន្លែងក្រុមហ៊ុននេះខ្ញុំខ្ញុំសុំទោសលោកប្រធានលោកចង់ធ្វើអ្វីមានបានគិតខ្លះទេតាមរចិត្តលោកចង់ធ្វើចង់យកអ្នកណាមកតាមក៏បានដែរហ៎ មានសួរមនុស្សដែលនៅជុំវិញខ្លួនឯងតើមានប្រមាណអ្នកដែលគេមិនពេញចិត្តខ្លួនឯងនោះលោកមិនបានសុំខ្ញុំទេហើយខ្ញុំនេះបានយកប្រອບនៅថាឲ្យលោកនេះយកម្ដាយរបស់លោកមកកន្លែងធ្វើការជាមួយនេះឬមួយក៏លោកចេះអាកាត់ខ្លួនឯងឬមួយក៏យ៉ាងម៉េចចឹងណាខ្ញុំសុំទោសលោកប្រធានខ្ញុំមិនអាចទុកឲ្យគាត់នៅផ្ទះម្នាក់ឯងបានទេខ្ញុំខ្លាចគាត់មានគ្រោះថ្នាក់ បើជាខ្ញុំយកគាត់មកធ្វើការងារជាមួយទីនេះមជ្ឈមណ្ឌលថែទាំចាស់ចរិយាមែនទេឬមួយកន្លែងធ្វើការ ដែលខ្ញុំខឹងលោកនេះខ្ញុំខឹងដល់សារតែលោកមិនបានសុំខ្ញុំមួយម៉ាត់ថ្ងៃមុនលោកបានធ្វើឲ្យមានបញ្ហាម្ដងរួចមកហើយឥឡូវលោកបន្តអស់ចិត្តទៀតទេនេះលោកចង់ធ្វើតាមចិត្តខ្លួនឯងដល់ពេលណាទៀតទៅទុកការងារក្រុមហ៊ុននេះជាស្អីចង់ចេញពីប្រជុំក៏អត់បញ្ហា ចង់យកម្ដាយមកជាមួយក៏អត់សុំអ្នកណាអាម៉ាត់ខ្ញុំសុំទោសចំពោះរឿងនេះផងលោកប្រធានដោយសារព្រឹកមិញនេះខ្ញុំចង់ជួបលោកប្រធាននិយាយពីរឿងនេះដែរតែខ្ញុំមិនឃើញលោកប្រធានបានជាមិនហ៊ានឆាតទៅរំខានលោកប្រធានហេតុផលលោកមានតែប៉ុណ្្នឹងទៅអីលោកមិនដឹងថាលោកធ្វើបែបនេះត្រូវឬខុសអត់តើមានមនុស្សប្រមាណអ្នក ដើរគេមិនពេញចិត្តទៅមើលរបស់លោកនោះទីនេះកន្លែងធ្វើការងារណាដូចខ្ញុំបានប្រាប់អញ្ចឹងហើយលោកមិនអាចយករឿងគ្រួសារមកបោកលោកជាមួយរឿងការងារបានទេណាខ្ញុំសូមបោះលោកប្រធានខ្ញុំពិតជាមិនអាចទុកគាត់ចោលម្នាក់ឯងបានទេព្រោះថា ខ្ញុំគ្មានសាច់ញាតិមកពីណាទេលោកប្រធាននេះជារឿងទួលព្រឹត្តរបស់លោកទេ ខ្ញុំមិនដឹងតែពេលនេះខ្ញុំចង់ហៅលោកមកនេះចង់ប្រាប់លោកថា លោកមិនអាចយកគាត់មកកន្លែងធ្វើការបានទីទេខ្ញុំចង់ប្រាប់លោកតែប៉ុណ្្នឹងក្រុមហ៊ុនមិនអនុញ្ញាតឲ្យបុកលោកណាយកក្រុមគ្រួសារមកអូសស៊ីបានទេសូមលោកប្រធានយកយកឲ្យខ្ញុំផ្លាស់ផងខ្ញុំយកពីលោកហ៎លោកយល់តែខ្លួនឯងចុះលោកមិនយល់ដល់ក្រុមហ៊ុនទេហើយលោកមិនយល់ដល់អ្នកធ្វើការជាមួយលោកអត់លោកយល់ថាតើគេមានអារម្មណ៍បែបណា ខ្ញុំសុំទោសលោកអាចធូរអត់ទេលក្ខខណ្ឌដែលខ្ញុំប្រាប់នោះខ្ញុំសុំទោសលោកប្រធានខ្ញុំខ្ញុំសុំទោសលោកប្រធានខ្ញុំមិនអាចទុំម្ដាយរបស់ខ្ញុំឲ្យនៅតែម្នាក់ឯងបានទេលោកឯងចង់ឈប់អ្ហា ពិតមែនទេបើសិនជាខ្ញុំមិនអាចយកម៉ែរបស់ខ្ញុំមកធ្វើការជាមួយនឹងខ្ញុំបានទេ ខ្ញុំលាឈប់លោកចេញពីកន្លែងនេះទៅគ្មានក្រុមហ៊ុនណាឲ្យទៅការយកបន្លាយទៅជាមួយបានទេដើរមើលទៅ嗯。 ម៉ែម៉ែអង្គុយចាំខ្ញុំនឹងសិនណាខ្ញុំទៅជួបប៉ែនតិចណាម៉ែកូនកន្តូចទៅទៅឲ្យលឿនណាទៅញាក់មកវិញបាទម៉ែខ្លាចបាទគ្រូប៉ែនអញ្ចឹងបានន័យថាម៉ែខ្ញុំមិនអាចត្រូវហើយគឺ នេះមិនមែនជាជំងឺទេជាអារម្មណ៍ផ្លូវចិត្តរបស់គាត់តែម្ដងគាត់មិនអាចផ្លាស់ជាមនុស្សធម្មតាទេហើយសតិដឹងរបស់គាត់ក៏មិនដូចគេបានដែរប៉ុន្តែអាការៈរបស់គាត់មិនធ្ងន់ធ្ងរទេ តែអ្វីដែលធ្វើឲ្យគាត់បានប្រសើរនោះគឺនៅក្បែរគាត់បានច្រើនហើយធ្វើឲ្យគាត់សុខចិត្តភ្លេចនៅអារម្មណ៍រវើរវាយកាលណាគាត់នៅម្នាក់ឯងគូក្បាលរបស់គាត់ ធ្វើឲ្យគាត់ចង់តែធ្វើរឿងដែលធ្លាប់ធ្វើពីមុនមកហើយចង់សុខភាពរបស់គាត់យ៉ាងមិនដែរលោកគ្រូពេទ្យសុខភាពរបស់គាត់មិនអីទេគ្រាន់តែជួយរកអាហារណាឲ្យគាត់ពិសាជួយដល់សុខភាពបានច្រើនរឿងដែលខ្ញុំចង់ប្រាប់លោកនឹងធ្វើការណែនាំនោះគឺ ធ្វើយ៉ាងណាកុំឲ្យគាត់មានអារម្មណ៍ឯកាឯសោះព្រោះធ្វើឲ្យគាត់សុខចិត្តមានតែវិធីសាស្ត្រមួយនេះទេដែលធ្វើឲ្យគាត់បានធូរស្បើយឡើង បើលោកគ្រូពេទ្យអូទៅទៅទៅរើអេចាយអូរើអេចាយពីអ្នកកូនតូច បានលុយច្រើនយកទៅទិញទិញនំប៉័ងហូបណោះ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 ហូជុលរង្វាន់ធំជាងគេរង្វាន់បើជីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice what the fun Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន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 ណីទេម៉ែយើងបានត្រឡប់ផ្ទះវិញហើយប៉ិតប៉ិតមែនទេកូនតូចយើងយើងយើងយើងអាចទៅផ្ទះវិញបានហើយហ៎អូអូយលោកគ្រូពេទ្យមិនមិនចាក់ថ្នាំទេមែនទេអូបាទម៉ែអត់ចាក់ទេយើងឆាប់បានទៅផ្ទះវិញណាម៉ែយើងយើងយើងត្រឡប់ទៅផ្ទះវិញណោះម៉ែម៉ែនឹងជិះម៉ូតូអោបចង្កេះកូនតូចម៉ែម៉ែនឹងអោបចង្កេះកូនតូចណោះ អោបអោបកូនទូចអោបអោបកូនទូចពីក្រោយហើយមើលមើលឡានមើលកូនក្មេងអូអូយតិចស្រួលណាស់ណាស់ណាកូនទូចណោះប៉ុន្តែប៉ុន្តែម៉ែម៉ែអត់ពាក់មួកទេណាពួកពាក់មួកវាធ្ងន់ក្បាល ហើយហើយហើយក្តៅស្អស់ទៀតតែម៉ែត្រូវតែពាក់ណាម៉ែដើម្បីការពារសុវត្ថិភាពម៉ែពេលដែលជិះម៉ូតូណាម៉ែអូ អញ្ចឹងខ្ញុំលាលោកគ្រូពេទ្យទៅវិញសិនហើយបាទខ្ញុំជម្រាបលា លោកគ្រូពេទ្យតោះកុំកុំតោះតោះតោះតោះពេទ្យអូអូយសบายដែរម៉ែសบายសบายណាស់កូនតូចខ្ចោះខ្ចោះខ្ចោះទឹកទៀត សុបាយបាយម៉ែចាអូអូកន្តោកន្តោចុកសិនចុកសិននោះនោះម៉ែម៉ែម៉ែចង់បានផ្កាកាកផ្កាស្អាតណាស់កន្តោចកន្តោចមើលមើលម៉ែមើលម៉ែម៉ែស្អាតទេហ่าកន្តោច ស្អាតម៉ែអើយមើលមើលទៅម៉ែដូចក្មេងទេអ្ហាដូចក្មេងហ៎ស្អាតហ៎អូអូអូអូគុនគុនតូចអាម៉ែឃ្លានហើយម៉ែចង់ចង់ហូបនំប៉័ងគុនតូចញ៉ាំទេអត់ទេម៉ែម៉ែម៉ែហូបទៅណាម៉ែអូអូអូហូបតិចទៅហ៎ហ៎ម៉ែហូបមុនទៅ Ngày này Con tôi không chỉ con lên là lắm hả? Anh mày mày Mai một tí Mai Mai cả nhà này đó Ồ Mai Sao chui môi mai Mm-hmm. con contoh học tập về á. Ở đây mày. Mày học. តូចធ្វើអីថតរូបម៉ែនឹងខ្ញុំហ្នឹងណាម៉ែថតរូបគុនតូចថតរូបធ្វើអីអាគឺទុកមើលពេលតនេហ្នឹងណាម៉ែដើម្បីឲ្យម៉ែនេះបាននៅក្បែរខ្ញុំ ពេលមានម៉ែនៅក្បែរខ្ញុំណាទោះបីជាមានរឿងអីកើតឡើងក៏ដោយគឺខ្ញុំមិនឲ្យម៉ែតាណាចោលខ្ញុំជាដាច់ខាត អអអអញ្ចឹងអញ្ចឹងអញ្ចឹងម៉ែម៉ែថតរូបជាមួយនឹងកូនតូចណាកូនកូនតូចរបស់ម៉ែណាតោះតោះកូនតូចថតឲ្យច្រើនច្រើនមកមកថតឲ្យលឿនលឿនមកណាកូនតូចណាដាក់ម៉ែចាម៉ែគីកកូនមកម៉ែឥឡូវយើងសាហ្វីនម៉ែណាម៉ែម៉ែមើលកន្លែងហ្នឹងណាម៉ែណាអូអូកន្លែងហ្នឹងហ៎អញញឹមណាម៉ែ ស្អាតណាស់ហើយនេះម៉ែឃើញរូបម៉ែអត់នេះអូអូអូស្អាតណាស់ម៉ែនេះរូបម៉ែហើយនេះរូបខ្ញុំអូយស្អាតណាស់កូនតូចស្អាតស្អាតស្អាតសូមជួយណានំខ្លួនបន្តិចបានទេ បាទខ្ញុំឈ្មោះស្អាតតូចមានអាយុ25ឆ្នាំសប្តាហ៍ថ្ងៃនេះរស់នៅក្រុងភ្នំពេញផ្ទាល់តែម្ដងខ្ញុំបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មជាមួយឆ្នាំហើយបញ្ចប់ការសិក្សាមួយឆ្នាំហើយបាទធ្លាប់មានបទពិសោធន៍ធ្វើការនៅក្នុងក្រុមហ៊ុនពីមុនមកទេខ្ញុំធ្លាប់មានបទពិសោធន៍ផ្នែកគ្រប់គ្រងស្តុកទំនិញនៅក្រុមហ៊ុនមួយបន្ទាប់មកខ្ញុំបានផ្លាស់ប្ដូរ ទៅក្រុមហ៊ុនបញ្ញាអីវ៉ាន់ទៅក្រៅប្រទេសជាមួយឆ្នាំហើយក្រុមហ៊ុននោះជាកន្លែងធ្វើការចុងក្រោយរបស់លោកត្រូវទេបាទពិតមែនទេមើលតាមប្រវត្តិរូបនៃការសិក្សារបស់លោកនិងការធ្វើការ លោកអាចចូលធ្វើការនៅក្នុងក្រុមហ៊ុននេះបានបើសិនជាលោកជាប់ក្នុងកម្មសភានេះពេលណាលោក អាចមកធ្វើការបានគឺដើម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 បុលជុលរង្វាន់ធំជាងគេរង្វាន់បើជីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care ទឹកបរិសុទ្ធកម្ពុជា ទឹកពិសា និងឆុងទឹកដោះគោអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន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 រហូតដល់ម៉ោង5ល្ងាចលក្ខខណ្ឌផ្សេងទៀតពេលចូលធ្វើការខ្ញុំនឹងប្រាប់បន្ថែម ចំណាយឲ្យប្រាក់ខែចាំបញ្ជាក់ជាមួយខ្ញុំតាមទូរស័ព្ទនៅពេលក្រោយតើលោកមានអីចង់សួរខ្ញុំបន្ថែមទៀតទេអឺគឺខ្ញុំចង់សុំលោករឿងមួយចាំនិយាយមកចុះខ្ញុំ ខ្ញុំចង់សុំម្ដាយរបស់ខ្ញុំមកធ្វើការជាមួយខ្ញុំរាល់ថ្ងៃហើយខ្ញុំសន្យាថានឹងមិនឲ្យប៉ះពាល់ទៅដល់ការងារ ហើយនឹងក្រុមហ៊ុនទេ ខ្ញុំសុំតែប៉ុណ្្នឹងទេណាលោកលោកចង់និយាយថាយកម្ដាយលោកមកដាក់ក្បែរខ្លួនពេលកំពុងធ្វើការអញ្ចឹងអីហេតុអីទៅអឺគឺខ្ញុំត្រូវមើលគាត់ផ្ទាល់ដោយខ្លួនឯងព្រោះថាគ្មាននរណាគេនៅមើលថែគាត់ទេ ខ្ញុំមិនអាចទុកគាត់នៅផ្ទះម្នាក់ឯងបានទេខ្ញុំសូមតែប៉ុណ្្នឹងទេណាលោកការស្នើសុំរបស់លោកក្រុមហ៊ុនពួកយើងមិនអាចធ្វើតាមការចង់បានរបស់លោកទេពួកយើងមិនអនុញ្ញាតឲ្យបុគ្គលិកណាយកសាច់ញាតិមកជាមួយពេលកំពុងធ្វើការឡើយសូមទោសផងព្រោះនេះជាការស្នើសុំលើសពីអ្វីដែលពួកយើង មិនអាចផ្ដល់ឲ្យបាន តូចកូនតូចមិនមិនអត់ហូបបាយអញ្ចឹងមហូបមហូបនេះអត់ឆ្ងាញ់មែនទេអូបានម៉ែឆ្ងាញ់តែខ្ញុំមិនសូវឃ្លានទេម៉ែម៉ែភាសាណាភាសាច្រើនណាស់ម៉ែណាម៉ែអត់ហូបទេណាបើបើកូនតូចមិនហូបជាមួយម៉ែយើងហូបជាមួយគ្នាណាកូនតូចណា ណាកូនតូចកូនតូចកើតអីអាកូនតូចមិនតន់ចូលបង្គន់មែនទេបានបានជាកូនតូចមិនសូវឃ្លានអញ្ចឹងគឺប្រហែលជា ខ្ញុំហូបអីជាមួយម៉ែថ្ងៃមិញហើយបានជាស្មាននេះខ្ញុំមិនតន់ឃ្លានអូអូយកូនតូចណាហូបហូបអីទៅអា កូនតូចហូបអីជាមួយម៉ែម៉ែអត់ចាំផងហ្នឹងអូគឺម៉ែហូបបបរគ្រឿងជាមួយ ខ្ញុំហ្នឹងណាម៉ែថ្ងៃមិញនេះម៉ែប្រាប់ខ្ញុំថាម៉ែឃ្លាន ខ្ញុំមិនសូវជាមានពេលប្រហែលទេ តែមួយរយៈនេះខ្ញុំមានពេលទៅទិញឲ្យម៉ែហើយអូអូអូ ម៉ែម៉ែចាំហើយម៉ែចាំបានហើយអូយអញ្ចឹងអញ្ចឹងបាត់ជាកូនតូចអត់សូវឃ្លានអឺកុកកូនតូចអាម៉ែអត់ឃើញកូនតូចទៅធ្វើការផងអញ្ចឹងມັນជាកូនតូចអត់ឃ្លានបាយកូនតូចអាពីរបីថ្ងៃនេះមិនមិនកូនតូចអត់ទៅធ្វើការអញ្ចឹង គឺគឺគឺខ្ញុំខ្ញុំចង់នៅក្បែរម៉ែនឹងណាអូមើលថែម៉ែមួយរយៈនេះឯងព្រោះថាម៉ែនៅម្នាក់ឯងប្រហែលជាអប់សុកឯងម៉ែល្ងាចនឹងម៉ែចង់ភាសាអីចាំខ្ញុំធ្វើម្ហូបឲ្យម៉ែណាអូយ អីអីក៏បានដែរណាកូនតូចឲ្យឲ្យតែកូនតូចទិញមកគឺគឺម៉ែហូបបានទាំងអណាមកមកកូនតូចមកហូបបាយទៅណោះមកមកបានហើយហូបហូបអាចារ្យច្រើនណាកូនតូចណាមកអូកូនកូនកូនតូចហូបមើលឆ្ងាញ់ណាស់ណា ច្រើនណាកុំតូចណាបាទហាក់ហាមាត់ឲ្យធំដូចដូចម៉ែអញ្ចឹងណាអោអឺតើលោកគិតថាចូលធ្វើការនៅទីនេះនៅពេលណាព្រោះខ្ញុំសម្រេចចិត្តហើយហើយ លោកអាចជាប់នឹងការងារសម្ភារនេះតែម្ដងគឺខ្ញុំខ្ញុំចូលថ្ងៃស្អែកបន្ទាប់នេះតែម្ដងតែខ្ញុំមានរឿងមួយចង់សុំលោករឿងអីទៅ លោកអាចនិយាយបានអត់គឺខ្ញុំចង់សុំយកម្ដាយរបស់ខ្ញុំមកធ្វើការជាមួយ បានទេព្រោះថាគ្មានអ្នកណាគេមើលថែគាត់ទេ ខ្ញុំជាកូនប្រុសរបស់គាត់តែម្នាក់គត់ខ្ញុំមិនអាចទុកគាត់ចោលនៅម្នាក់ឯងបានទេខ្ញុំសុំតែប៉ុណ្្នឹងទេណាលោកឲ្យខ្ញុំសុំទោសផងកន្លែងការងាររបស់ក្រុមហ៊ុនយើងនេះมันអាចទទួលការស្នើសុំរបស់លោកបានពីព្រោះថាទីនេះមិនដែលមានសំណពោអីបែបនេះទេ បើទោះជាមានការសនំពោបែបនេះក៏ពួកយើងមិនដែរមានការអនុញ្ញាតបែបនេះដែរយើងអញ្ចឹងពួកយើងនឹងតាក់ទងទៅលោក ម្ដងទៀតនៅពេលដែលលោកសម្រេចចិត្តថា ធ្វើការនៅទីនេះបានឬក៏អត់បាទខ្ញុំអរគុណលោកខ្ញុំលាសិនហើយអរគុណ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 បទពិសោធន៍ដែលបងអូនបានរៀបរាប់កន្លងមកទាំងការងារនិងការសិក្សា ដែលបងអូនបានឆ្លងកាត់ខាងក្រុមហ៊ុនរបស់យើងនឹងទទួលយកបងអូនឲ្យធ្វើការនៅទីនេះ ចំណែកឯប្រាក់ខែចាំយើង និយាយគ្នាពេលក្រោយអញ្ចឹងបងអូនជាប់ក្នុងការសម្ភាសន៍នេះអូននៅមានចម្ងល់អីទៀតមែនទេឬក៏មានលក្ខខណ្ឌជាមួយនឹងក្រុមហ៊ុនរបស់យើងអូនអាចនិយាយបាន បងនឹងទទួលយកសំណើរបស់ប្អូនគឺគឺខ្ញុំសូមយកម៉ែរបស់ខ្ញុំមកធ្វើការជាមួយខ្ញុំរាល់ពេលដែលខ្ញុំមកធ្វើការផងហើយខ្ញុំសន្យាថានឹងមិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ខ្ញុំទេនេះប្អូនគិតយ៉ាងម៉េចបានជាលើកលក្ខខណ្ឌនេះមកចុះបើសិនជាក្រុមហ៊ុនរបស់យើងមិនអនុញ្ញាតឲ្យប្អូនយកគាត់មក តើប្អូននឹងដើររកការងារតើតែគេទទួលមែនទេបាទពិតមែនហើយខ្ញុំនឹងរកក្រុមហ៊ុន ដែលព្រមទទួលយកខ្ញុំនិងម៉ែរបស់ខ្ញុំមកធ្វើការជាមួយគ្នាម៉ែរបស់ខ្ញុំមានខ្ញុំតែម្នាក់ទេគាត់មានសតិមិនដឹងនោះសុខភាពមិនសូវល្អខ្ញុំត្រូវមើលថែគាត់ទោះបីជាមានបញ្ហាលំបាកយ៉ាងណាក៏ដោយ ខ្ញុំមិនទុកឲ្យគាត់នៅផ្ទះម្នាក់ឯងទេខ្ញុំនឹងមើលថែគាត់ហើយនឹងរកក្រុមហ៊ុនណា ដែលព្រមទទួលយកខ្ញុំនិងម៉ែរបស់ខ្ញុំមកធ្វើការជាមួយគ្នាចុះបងប្រកាសទេ ថាប្អូននឹងយកម្ដាយរបស់ប្អូនមកជាមួយ ហើយមិនប៉ះពាល់ដល់ការងាររបស់ប្អូនខ្ញុំខ្ញុំសន្យាបង ថាមិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ខ្ញុំទេ ខ្ញុំហ៊ានធានាណាបងបើស្ដាប់តាមអូននិយាយនេះអូនពិតជាមានភាពជឿជាក់លើខ្លួនឯងខ្លាំងណាស់ក្រុមហ៊ុនរបស់បងត្រូវការបុគ្គលិកបែបនេះអញ្ចឹងបងនឹងទទួលយកអូនធ្វើការនៅទីនេះហើយបងនឹងសាកល្បង ការងារបងអូនចំនួន3ខែសិនចង់ដឹងថាអូន មានសមត្ថភាពឬក៏អត់ខ្ញុំអរគុណណាបងខ្ញុំអរគុណដែលបងបានផ្ដល់ឱកាសឲ្យខ្ញុំណា ខ្ញុំអរគុណបងណាបង ឯកសារតាអូនមេបន្តិចអូកូនតូចកូនតូចទៅទៅដោយសុវត្ថិភាពណាកូនតូចដើរដើរដើរតិចទេតិចតិចប្រយ័ត្នប្រយ័ត្នល្អិលដួលណាកូនតូចណា បាទម៉ែជួយទៅសិន នៅកន្លែងនេះហ៎អរគុណឯណាព្រោះស្អាតជូនពរឲ្យឲ្យក្មួយនេះ មានអាយុវែងវែងណាបាទអរគុណ អានេះគេគេបើកយ៉ាងម៉េចទៅហ៎ទឹកទឹកបាន ទឹកហូបណូអូក្មួយអាអានេះគេបើកបើកយ៉ាងម៉េចទៅបានទឹកហូបទៅហ៎មីងមីងមីងអត់ចេះទេអូអូអរគុណណាក្មួយ អាយុវែងអាយុវែងអូយអ្នកអ្នកធ្វើការនៅទីនេះ គេគេពាក់អាវស្អាតស្អាតណាស់ណអូអូយសុំទោសណាក្មួយមកមកចាំមានជូតអាវហើយអូយ អ៊ំចេតនាគេនឹងបានចូលមកក្រុមហ៊ុនហ្នឹងហើយមានការងារបានមកបើកទឹកដើរបុកអើយឯកសារខ្ញុំចាំចាំចប់ហើយចប់ហើយត្រូវឲ្យមេបណ្ឌិតផងអ៊ំលើខ្ញុំសួរអត់មិនក៏មិននិយាយ ឬថ្ងៃហ្នឹងនេះមិនមើលឯកសារខ្ទេចខ្ទីអស់ហើយនេះត្រូវប្រញាប់យកឲ្យមេផងធ្វើមកខាត់ពេលជាមួយគាត់ទៀតម៉ែគុំគុំតោះគុំតោះម៉ែម៉ែភ័យណាស់ម៉ែម៉ែដើរទៅទៅទៅប៉ះគេហើយធ្វើឲ្យទៅទឹកកតាគេម៉ែម៉ែសេកទឹកពេកទៅម៉ែចេញមកមករកទឹកផឹកណែឯងហ្នឹងណា ខ្ញុំសុំទោសនៅបងដែលម៉ែខ្ញុំធ្វើឲ្យកដាបងទៅទឹកខ្ញុំសុំទោសពិតមែនណាបងស្អីគេម៉ែម៉ែសតិមិនល្អចឹងយកមកធ្វើការបានដែរក្រុមហ៊ុននេះសុំមិនយល់ហើយមានច្បាប់នឹងតាំងពីពេលណាមកមិនគិតតែសុំទោសមួយម៉ាត់ហ្នឹងចប់រឿងហើយតែខ្ញុំនេះត្រូវយកឯកសារឲ្យមេមើលនេះ ការងារកំពុងស្ទះឯកសារកំពុងបញ្ញាប់ខ្ញុំត្រូវមានទំនួលខុសត្រូវលើការងារខ្ញុំដែរណាក្មួយអាសុំទោសណាឲ្យមីងសុំទោសចាក់ចាក់ចាំមីងសងវិញណាអូ my god ខ្ញុំអត់យល់ពីលោកទេខ្ញុំអត់ដឹងថាលោកកំពុងតែគិតអីទេសូមលោកគិតវាម្ដងទៀត កុំតែដើម្បីខ្លួនឯងចុងគេមិនក៏មិនគាត់ដូចម៉ែខ្លាច ខ្ញុំបានសន្យាថាទោះបីជាលំបាកយ៉ាងណាក៏ដោយក៏ខ្ញុំមិនទុកម៉ែឲ្យនៅម្នាក់ឯងជាដាច់ខាតខ្ញុំនឹងមើលថែម៉ែគ្រប់ពេលឲ្យតែម៉ែនៅជាមួយខ្ញុំម៉ែតស៊ូចិញ្ចឹមនិងមើលថែខ្ញុំបានខ្ញុំក៏ត្រូវមើលថែម៉ែវិញដូចគ្នាមេពេញចិត្តនឹងវាណាថាមិនស្រួលចប់3ខែហ្នឹងវាខ្លាចជាមេយើងវិញក៏មិនដឹងអត់អត់មានចដាច់ខាតយើងធ្វើការនៅកន្លែងហ្នឹងចិត្តមួយឆ្នាំហើយហេតុអីក៏មេ ទៅមើលឃើញអាកូនម៉ៃឈ្គន់នោះទៅវិញកុំឲ្យវាសោយស្រួលពេកយើងគួរតែទប់ស្កាត់ខ្លះទើបយើងអាចយប់ដើរទៅមុខបានមានមានឃើញម៉ៃខ្ញុំអត់អូខ្ញុំអត់ដឹងផងព្រោះខ្ញុំបានចាប់អារម្មណ៍តែព្រោះខ្ញុំបុតកាតាចាមានមានឃើញម៉ៃខ្ញុំគួរនឹងអត់ចាំបាយទៅណាមិនអត់ដឹងថាបាត់បានម៉ៃទៅណាចឹងបងបងបងមានឃើញស្ត្រីចំណាំម្នាក់គាត់គាត់ហៅកាត់នឹងអត់បងអូខ្ញុំអត់ដឹងដែរនឹងបងព្រោះខ្ញុំទៅចេញពីសាលាមិញបងសាប់តែមើលនៅមុខមើល ខ្ញុំខ្ញុំខ្ញុំសុំសួរបងមួយបានទេបងមានឃើញស្ត្រីចំណាស់ម្នាក់នឹងគាត់មានសតិមិនសូវល្អមកមកនឹងអត់បងអូបងអត់បានឃើញគាត់ផងម៉ែអរគុណ